ចុះនៅប្រទេសអាល្លឺម៉ង់សន្តិភាពមាន តាំងពីឆ្នាំ1945ក្រោយសង្គ្រាមលោកលើកទី2ហេតុអីបានឆ្នាំទៅនេះនៅប្រទេសអាល្លឺម៉ង់មានអ្នកប៉ុនប៉ងធ្វើរដ្ឋបហាផ្ដួលរំលំរដ្ឋាភិបាលអាល្លឺម៉ង់ហេតុអីបាននៅប្រទេសអាល្លឺម៉ង់និងប្រទេសក្រិចមានមនុស្ស ដែលរដ្ឋាភិបាលឡំងហៅថាជាជួនគាត់ជាតិគិតមើលយើងគិតមើលអ្នកណាស្ប៉ាន់ស្មានថា ឆ្នាំ1970ប្រទេសកម្ពុជាមានសង្គ្រាម បើពេលនោះកម្ពុជាត្រូវបាន ប្រសិទ្ធនាមថា ជាកោះសន្តិភាព ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុអ្នកណាដែលគិត ថាប្រទេសនេះមានសង្គ្រាមផ្ទុយទៅវិញសោកនាដកម្មបានកើតនៅ លើទឹកដីកម្ពុជារបស់យើងអស់រយៈពេលមិនតិចទេតម្រាំនឹងយើងរស់រៀនមានជីវិតបានរហូតដល់សប្តាហ៍ថ្ងៃយើងលំបាកណាស់យើងលំបាកណាស់អ្នកណាប៉ាន់ស្មានថានៅអ៊ីរ៉ាក់មានសោកនាដកម្មនៃសង្គ្រាមនៅលីប៊ី នៅស៊ីរីឥឡូវដល់នៅអ៊ុយក្រែនអ្នកណាប៉ាន់ស្មានថាវាមានសង្គ្រាមអញ្ចឹងការការពារសន្តិភាពសម្រាប់បំរើឲ្យការអភិវឌ្ឍជាកិច្ចការរបស់យើងទាំងអស់គ្នាជាកិច្ចការរបស់យើងទាំងអស់គ្នាសូមទោសអាដាមអគ្គរដ្ឋទូតដែលខ្ញុំត្រូវនិយាយរឿងនយោបាយនៅចំពោះមុខអាដាម ប៉ុន្តែបើទោះបីអត់មានអាដាមឬតែនេះគឺការបង្ខំចិត្តទៅទៅនិយាយអ្នកខ្លះថាចាំបាច់អីប៉ុន្តែឥឡូវយើងដាក់ជាបញ្ហាអ្នកខ្លះកំពុងតែអំពាវនាវឲ្យកម្លាំងប្រអាវុធបាញ់រដ្ឋាភិបាលអ្នកខ្លះកំពុងតែអំពាវនាវឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្កផ្ដួលរំលំរំលាយចោលរបបរាជានិយម ប្រហែលជាឯកឧត្តមអគ្គរដ្ឋទូតអាចសិក្សាយល់ប្រមាណខែមុន ហើយប្រមាណថ្ងៃមុនប្រមាណអាទិត្យមុននេះមានគេអំពាវនាវឲ្យស្ដេចចុះចេញពីតំណែងតើក្នុងឋានៈយើងជារាជរដ្ឋាភិបាលកងកម្លាំងប្រវុធនិងប្រជាជនកម្ពុជា មានភារកិច្ចការពារព្រះមហាក្សត្រទេមានភារកិច្ចការពាររាជបល្ល័ង្កទេ មានភារកិច្ចការពាររបស់ប្រជានិយមអាស្រ័យវិញទេហើយយើងមានភារកិច្ចការពារសក្តិសុខសានរបស់យើងទេ យើងមានបោះឆ្នោតត្រូវតែបោះប៉ុន្តែជនណាក៏ដោយដែលក្បត់ជាតិឬក៏បំផ្លាញសន្តិភាពมันត្រូវបានទទួលការអត់អោនហើយចូលរួម ក្នុងដំណើរការប្រជាធិបតេយ្យព្រោះអ្នកឯងចង់បានអំណាចដោយ មធ្យោបាយមិនប្រជាធិបតេយ្យដូច្នេះខ្ញុំក៏មិនត្រូវអត់អន់ឲ្យណែដែរក្នុងពេលដែលខ្ញុំកាន់អំណាចយប់មិញឃើញអាខ្មៅមួយនោះឃើញជាចំណងជើងនេះវាកំពុងតែឡាយចូលមកតាមអាដែងណែនេះអាខ្មៅនៅអាមេរិកទៅតែខ្ញុំហៅអាខ្មៅគេដឹងហើយអាខ្មៅមួយណាវាតាហ៊ុនសែនខ្លាចបាត់បង់អំណាចត្រូវឯងនិយាយត្រូវអាខ្មៅ អញត្រូវតែការពារព្រោះពួកឯងវាវាវាប៉ុនប៉ងតែសម្រាប់អញនឹងវាអត់អីទេរឿងអីមិនឲ្យអញការពារណាហើយគិតមើលឲ្យច្បាស់ទៅណាអញគ្រាន់តែការពារអំណាចតើឯងជាអ្នកកដៅអំណាចមិនឯអាណាអាណាត្រូវអាណាខុសហើយគិតមើលបើឯងមកកាប់មកអរិញណែកដៅអំណាចតាមមតិយោបាយប្រជាធិបតេយ្យអញមិនថាទេ ប៉ុន្តែឯងមកដដើមអំណាចតាមរយៈកម្លាំងណាឥឡូវចូលក្នុងក្បត់ល្មើសក្បត់ជាតិស្អីគ្រប់យ៉ាងចុះមិនបានប្រទេសដទៃចោតមនុស្សថាក្បត់ជាតិបាន តែកម្ពុជាមិនអាចថាក្បត់ជាតិបាន សូម្បីប្រទេសអាល្លឺម៉ង់ដោយសារតែមានជនជាតិអាល្លឺម៉ង់រាយការណ៍ឲ្យរុស្ស៊ីគេចាត់ទុកថាណែនោះក្បត់ជាតិចុះនៅកម្ពុជា អាណាធ្វើមិនយើងមិនដឹងមិនដឹងម៉ែអាណានៅស្រុកខ្មែរបាតកម្មធ្វើជាងមួយឆ្នាំជិត2ឆ្នាំ នៅមានលុយធ្វើបាតកម្មសួរតើរឿងហ្នឹងវាអីណាមនុស្សធ្វើបាតកម្មតាំងពីជាង300នាក់ជិត400នាក់ឥឡូវសល់មនុស្សបាតកម្មត្រឹម100នាក់ឥឡូវយើងដាក់ជា សំណួរថាកម្មករម្នាក់ដែលអត់មានការងារធ្វើមានលទ្ធភាព អង្គុយគិតតែពីធ្វើបាតកម្មដោយមិនចាំបាច់រស់ស៊ីសំបរទេសនេះនេះកុំច្រឡំថាហ៊ុនសែនមិនដឹងសំចាំទុកសំចាំទុកហើយនិយាយពីសេរីភាពនៃសារព័ត៌មាន សារព័ត៌មានណា អាក្រក់ឲ្យវាទៅទៅមនុស្សរាប់ពាន់នាក់ រាប់ម៉ឺនអ្នកកំពុងតែធ្វើព័ត៌មានរាល់ថ្ងៃមិនក៏ចាំបាច់គិតអាសាព័ត៌មានដែលវាអាក្រក់ប្រមាណនេះស្ថាប័នព័ត៌មានមួយចំនួន ដែលវាមិនត្រឹមត្រូវវារំលោភច្បាប់នាំគ្នាទៅគិតអាហ្នឹងគិតអាភិតិចអត់គិតអាភិច្រើនទេអត់គិតអាភិច្រើនទេមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍